សូមចូលរួម សម្ដែង ការសោកស្ដាយដែលបានកើតឡើងនៅខេត្តសៀមរាបគឺការឆេះបរិយាតំណាក់ថ្ងៃនោះខ្ញុំកណាខ្ញុំក៏នៅបន្តតាមដានជាមួយអបាខេត្តតាមរយៈអនឡាញនៃតំណាក់ដំបងនៅមុនម៉ោង5ភ្លឺសម្ដេចជម្រាបវាំងគង់សវលបានតាក់ទងមកដើម្បីរៀបចំបឋមភិកចាក់ ទៅទីនោះឥឡូវបញ្ហានេះគឺបកស្រាយត្រឹមតែកម្រិតនៃសក្តិប្រកាសរបស់ក្រសួងព្រះបរមរាជវាំងតាក់ទងនឹងការឆេះបរិយតម្រាក់នោះបាត់ហើយកុំទៅហួសពីនឹងដោយដែលពួកថ្មិលអត់សាសនា បកស្រាយពីខាងក្រៅថានេះគឺជាការរៀបចំមួយរបស់គណៈបព្វជិជននិងរាជរដ្ឋាភិបាលខ្ញុំសូមប្រកាសណាខ្ញុំអពាវនៅថ្វាយទៅពលិកតែណាគេថាបារមីព្រះអង្គជ័យព្រះអង្គចងអ្នកណាបកស្រាយខុសសូមឲ្យព្រះអង្គជ័យព្រះអង្គចងកុំត្រាបណៃអាពុអត់ដេរិឆាននេះឲ្យសោះ វាទៅ ជារដ្ឋាភិបាលជាអ្នកដុតវាទៅជាគណៈបកប្រជាជនជាអ្នកដុតអញ្ចឹងទៅឥឡូវយើងអត់មានធ្វើអីកើតទេអានេះវាតោះវានៅក្រៅប្រទេសបើវាហ៊ាននិយាយហើយនៅក្នុងប្រទេសវាយខ្នោះឲ្យបលយកឥឡូវណាហើយវាផោះតាមពីតណាអ្វីដែលរដ្ឋាភិបាលខ្លាចបំផុតគឺបអន្តរាយកើតឡើងការឆេះផ្ទះឆេះស្អីហើយថ្ងៃជាមួយគ្នានោះវានៅអាដែលស្ទឹងអត់ជ័យរបស់យើងអស់មកចេះតិច អត់ប្រទេសទេទុកសេតែភ្លើងច្រើនណាស់ហើយខ្ញុំបណ្ដាខ្ញុំក៏សូមអំពាវនាវសូមឲ្យយកចិត្តទុកដាក់ពេលនេះទៅដល់រៅភ្លៀងធ្លាក់និយាយរួមគ្រប់ពេលទាំងអស់ត្រូវតែប្រុងប្រយ័ត្នរឿងបញ្ហាអគិភ័យនេះឆេះរាល់ថ្ងៃក៏តែខ្លាយខុសខុសគ្នាទៅប៉ុណ្ណោះអញ្ចឹងគេថាឆេះព្រះបរមរាជវាំងនៅសៀមរាបឥឡូវខ្ញុំដាក់ ចេញជាសម្រួលត្រឡប់ទៅវិញនៅទីក្រុងប៉ារីប្រហែលឆ្នាំមុននៅចាំឆេះអាសារៈមន្ទីរមួយដែលមានតម្លៃជាង800លានដុល្លារហើយដែលមានអាយុប្រហែល800ឆ្នាំជាងតើមកក្រុងទទួលក៏ត្រូវរបៀបហិចឥឡូវចោតទួចឹងតើគេចាប់បខំឲ្យប្រធាននេះសម្ដីមកក្រុងចុះចេញពីតម្លៃវាទៅជាចឹងណាណៃហេតុទៅសួរមកក្រុងទៅ ហើយនឹងបច្ចេកវិទ្យាទំនើបរបស់បារាំងក៏មិនអាចបន្លត់អគិភ័យក្នុងបាន តែយើង គ្រប់គ្រងសភាពការ តែប្រមាណម៉ោងឥឡូវបញ្ហាធំ គឺបញ្ហាសម្រាប់ជួសជុលឡើងវិញហើយជួសជុលនេះ គឺខ្ញុំបានអនុញ្ញាតតាំងពីមួយថ្ងៃក្រោយក៏ឆេះតាមរយៈសំណើរបស់សម្ដេចគង់សមលអបនយោរដ្ឋរដ្ឋរដ្ឋមន្ត្រីក្រសួងត្រូវអារម្មណ៍ដូចជា ដែលគេនិយមហៅថាសម្ដេចជាវាវាំងនោះបញ្ហាធំគឺបញ្ហាការជួសជុលឡើងវិញ ហើយមិនមែនគ្រាន់តែជួសជុលដល់កន្លែងឆេះនោះទេឆេះនោះមិនមែនឆេះតណៈធំទេឆេះផ្នែកមួយតែមួយប៉ុន្តែឆេះកន្លែងណាក៏ដោយយើងមានការសោកស្ដាយពីបញ្ហានេះក៏ប៉ុន្តែសុំកុំឲ្យទៅជួលហួសពីអ្វីដែលវាបានកើតជាក់ស្ដែងដែលខ្ញុំកណាខ្ញុំនៅតែ បន់ស្រន់ដល់ព្រះអង្គជ័យព្រះអង្គចប់បាទអ្វីទៅទីនោះតាមកិច្ចកុំបណីជាមួយអាអ្នកដែលបំភ្លេចការពិតព្រោះឥឡូវយើងក៏អត់មានអីក្រៅទៅពីរឹកប៉ុន្តែនៅក្នុងស្រុកវិញអាពើបានការដាក់គ្មានឲ្យលើសពីប្រមាណម៉ោងទេចាំតែហ៊ានទៅនៅក្នុងស្រុកវាខ្លាចដែរប៉ុន្តែនៅក្រៅស្រុកវានិយាយតាមចិត្តវានិយាយតាមចិត្ត ដូចឆ្នាំ2000ប្រមាណឆេះណែសារមន្ទីរនៅប៉ារីសបាទថាពហិរហ្នឹងប៉ុន្តែនៅឆ្នាំអើយពឹងជាគ្រាអត់បានទេពឹងជាគ្រាពិតជាបានឥឡូវបើសិនជាថាបើសិនជាថាអ្នកដែលចង់ជួយណាពេលដែលនិយាយដល់ហ្នឹងច្បាស់ជាលោក គាត់វាបោះសួរឥឡូវមើលសត្វជាតិប្រាំងនេះប្រាំងអៀងម៉ាលីនេះប្រាំងអង្គវងវឌ្ឍនាមានប្រាំងណាទៀតប្រាំងខុនហាំងណាណាអុយអត់ដឹងជួនជាតិប្រាំងណាអត់ដឹងថាអាដឹងអាសារមន្ទីក្នុង អាពហិរក្នុងវាឆេះពីពេលណាបងណាប៉ុន្តែខ្ញុំនៅចាំវាឆេះប្រមាណឆ្នាំមុននោះអានោះដូចជាចំណាស់800ឆ្នាំហើយណា 300ឆ្នាំតំណាក់នេះនៅសៀមរាបគឺជាតំណាក់ដែលបាទ2019 2019អាយុប្រហែលអាយុ800ឆ្នាំទៀតតែប្រមាណក៏មិនដឹងប៉ុន្តែកណ្ដាលក្រុងប៉ារីដែលជាក្រុងទំនើបហើយប្រទេសបារាំងគឺខ្ញុំធ្លាប់ មានកូននៅតំបន់សាក់សែលតំបន់សាក់សែលគឺនៅជាយក្រុងប៉ារី បានសកលតាហេតុអារចនាហេដ្ឋារចនាសម្ព័ន្ធផ្នែកអគិភ័យនេះគឺគឺខ្លាំងយ៉ាងគេអត់ចាំទៅដឹកទឹកដូចយើងទេគេមានតយោទឹកឆេះនៅកន្លែងណា គឺគេយក ទឹក នៅកន្លែងនោះតែម្ដងសូម្បីតំបន់សាក់សែលជាតំបន់ថ្មីមួយ ដែលទៅដឹងវិនិយោគគឺថាធ្វើផ្ទះហើយ គ្រួសារខ្មែរយើងនៅបារាំងម្នាក់ខ្ញុំផ្សាយកូន3នៅនោះផ្សាយកូន3នៅនោះនៅអំពើនេះឲ្យបងបងគេពីរនាក់មនិតនិងបនីផ្សាយឲ្យរៀននៅនោះក្នុងឆ្នាំ19 និតនៅម៉ារីទៅរៀននៅបារាំងតាំងពីឆ្នាំ92មួយអាយុ12ឆ្នាំមួយអាយុ11ហើយក្រោយមកនៅអំពើនេះទៅមួយទៀតបាទ3នាក់នៅនោះខ្ញុំដើរពិនិត្យមើលគឺយ៉ាកន្លែង ក្បាលទយោគឺថាថាឆេះ គឺគេទាញពីកន្ត្រឹកបាញ់យកទៅម្ដងប៉ុណ្្នឹងហើយស្ថានភាពខ្លាំងប៉ុណ្្នឹងហើយនៅស្រុកប្រាំងទប់អត់បាន ចឹងដែរឯងគិតយ៉ាងម៉េចពួកឯងគិតយ៉ាងម៉េចហើយខ្ញុំកើតឡើងនៅកន្លែងខ្ញុំត្រួតត្រាសម្ភារការបាទឥឡូវដំណើរការជួសជុលដំណើរការជួសជុលតែសូមសម្ដេចជំរាបវាំងគង់វល់ពន្លឿននៃ ការជួសជុលនេះរឿងរួយរឿងកាក់មិនថាអស់ប្រមាណទេមិនស្គាល់ថាអស់ប្រមាណទេត្រូវតែធ្វើបរិយតំណាក់នេះព្រោះបរិយតំណាក់នេះគឺជាបរិយតំណាក់ដែល ប្រកោណាបៃតា ព្រះអង្គបានគង់នៅទីនោះដើម្បីដឹកនាំតំបន់ស្វយ័តនិងយកតំបន់ស្វយ័តជាមូលដ្ឋាន តស៊ូដើម្បីឯករាជ្យចេញពីបារាំងដែលពេលនោះតំបន់ស្វយ័តរួមមានសៀមរាបកំពង់ធំនិងបាត់ដំបងបាត់ដំបងប៉ុន្តែព្រះអង្គប្រថាប់គង់ប្រថាប់នៅព្រះរាជដំណាក់សៀមរាប គឺ ជាតំបន់ប្រវត្តិសាស្ត្រតំបន់ប្រវត្តិសាស្ត្រ ចឹងទេយើងមិនអាចនឹងឲ្យបាត់បង់ហើយយើងបានត្រួតត្រាចវាយខេតនៅជាប់ជាមួយនឹងព្រឹត្តិការណ៍នោះហើយបាញ់ជួបគ្រាបញ្ជូនដល់ដៃព័ត៌មាន ជាបន្តបន្តមកបញ្ជូនតាមអនឡាញនៅអាដៃស្ថានភាពវិវត្តដល់ណា ជួបគ្រាតាមទូរស័ព្ទព្រលឹមឡើងរៀបកម្មវិធីភាគចាស់មួយឲ្យសម្ដេចថាស្អប់កំអល់សម្ដេចគង់កំហល់គឺទៅ ពួកគាត់ក៏ឈឺដែរតែគាត់ទៅត្រឡប់មកវិញគាត់រៀបចំប្របាយការណ៍ព្រាមព្រៀបដើម្បីសុំជួសជុលរាជតបៈចឹងទេហើយខ្ញុំនឹងទៅថ្ងៃ21នេះយើងឥឡូវមកដល់ថ្ងៃនេះចាប់ប្រាំពីរាប់100ថ្ងៃថយក្រោយ យើងរាប់បានពាក់កណ្ដាលថ្ងៃនេះយើងនៅសល់តែ50ថ្ងៃទេ គឺយើងនឹងដល់ថ្ងៃបើកការប្រកួតស៊ីហ្គេមនៅកម្ពុជាពេលវេលាដែលយើងរងចាំរយៈពេល100ថ្ងៃឥឡូវយើងបានឆ្លងផុត50ថ្ងៃទៅសោះ50ថ្ងៃថ្ងៃ20ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាបបកូនណាក៏ប្រហំយាងទៅខេត្តសៀមរាបថ្ងៃ21 ក៏ទៅទទួលទៀតគេថាភ្លើងព្រះអគិចេញពីប្រាសាទអង្គរវត្តខ្ញុំទៅដង្ហែបង្គោលណានៅទីនោះដង្ហែបង្គោលណានៅទីនោះព្រោះនេះជាព្រឹត្តិការណ៍ដ៏ធំ តាមទម្លាប់បង្គោលណាព្រះអង្គកូនណានឹងលួងបែរព្រះអង្គបន្តិតនៅក្នុងប្រទេស នៅក្នុងខេត្តមេណាទេនេះជាទម្លាប់ ប៉ុន្តែឆ្នាំនេះព្រះអង្គទៅពិនិត្យព្រះរាជសុខភាព នៅខែកុម្ភៈនិងដើមខែមីនាប៉ុន្តែព្រះអង្គត្រឡប់មកវិញដើម្បីឲ្យបានប្រទានព្រះអគិសម្រាប់ភ្លើងស៊ីហ្គេតដែលត្រូវរត់កាត់តាមបណ្ដាប្រទេសអាស៊ានហើយមកចូលមកដល់កម្ពុជាវិញ ចូលមកដល់កម្ពុជាវិញខ្ញុំនៅទៅសៀមរាបចូលលុបចោលកម្មវិធីកម្មវិធីខ្លះ ទៅជាកម្មវិធីប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាលលើកពីថ្ងៃ21មកថ្ងៃ17វិញ17ខាតស្អីគេហ៎ស្អីគេអញ្ចឹងព្រឹកយើងទទួលវត្ថុបរាតងាយយើង ប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាលដើម្បីហើយថ្ងៃ20ព្រះមហាក្សត្រព្រះអង្គយើងមុន ល្ងាចខ្ញុំរួច កម្មវិធីពេលព្រឹកល្ងាចខ្ញុំទៅ ហើយបានដំណើរការកម្មវិធីទៅទីនោះដូច្នេះខ្ញុំមិនដឹងថាគេចេញមកបកស្រាយវាយមហាគណៈបាទយុទ្ធតែខ្ញុំអត់មានអីទេឥឡូវមានតែ សុំព្រះអង្គជ័យព្រះអង្គចោមកាត់សក្រីបងកាត់សក្រីបងអ្នកឯងនិយាយខុសការពិត សូមឲ្យព្រះអង្គប្រយ័យព្រះអង្គចងកាត់កុំត្រាបណៃមិនមែនកាត់ទៅសម្បីខ្លួនទេកាត់ទាំងអាក្រុមគូសានឹងឲ្យវាតៃហោងទៅទាំងអស់របស់នោះអាលុបបលេងរបស់ទៅវាអានេះជាបដាសាជាបដាសាអារឿងគឺកំពុងតែលំបាកហើយបរុញថែម អាអញ្ចឹងបានគេមិនអត់អោននោះហើយថាគេកាយថាគេកាយអានោះបើសិនជាមិនធ្វើអញ្ចឹងទេមិនបានអាពួកនោះវាអញ្ចឹង